السلام عليكم مشايخ Ờ, tuần tuần mặt ai mặt sạp tập pi cả ấy mặt sạp ấy ờ ban cả được tuần mặt sạp mà này តាប់មែនជារូបទួតយកមាត់សាប់អគាត់គាត់គឺសាប់ចាញ់ពីបើហ្នឹងណាអឺបាត់បើបើបើគឺកែអូខេមិតអេបាត់វិញអឺបាត់បាត់មុំតែប៉ុន្តែខាន់ប្រៃសាប់ខាំងជានណាសិទ្ធ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 และเก้าเคารพฮอร์แมนแต่អឺអងម៉ៃម៉ៃមីវែតែនពឿនសបត្តិហន្តីទាំងពីរតែនកៅគោរពហូរម៉ាត់តាលអឺទូទួនដែលជាវាគ្មិនអឺថ្ងៃបាម្លំនេះអឺមជ្ឈលិស តើកោតើកាន់ហៅវិលត្រឡប់មេតំអងអងមិវេតែនគ្រឿនសបត្តិហន្តីវិលទាំងពីរកងអឺមជ្ឈលីសតើកោតើកាន់បាក់ម្លំនេះអឺប៉កមើហាសាចំណងជើងប៉កមើហាសាម៉ូឌូញូនញ៉ាអល់កូរ៉ានតារីកូណាអ៊ីលលជិនណាកូរ៉ានញូយាជីចលានកងពេទ្រថ្ងៃ mèo mơ ti tà làm sổ kè Quran như yơ chỉ chỉ lên bè tươi nét mơ ti tà làm sổ kè cung ti tà làm mơ chỉ lý tà cạo tà can phạm làm ní mơ chỉ lý tươi tè tòa gàng tuôn công kết chìa việc mình tò ti tà làm mà làm cùng lô bà rạc này tí xa ទួនយូស៊ូបប៊ិនតាយេបអឺកងកាត់ម៉ែមឹងខេតកំពង់ឆ្នាំងទាំងវាគ្មិនទីតัวยูนิตវាគ្មិនទីតัวអឺយូនិនយើអៃសេអដុកទ័រអាប់ដុលហាលីមប៊ិនមូហាម៉ាត់អាលីអឺកាត់ម៉ែមឹងភ្នំពេញអឺលកៅអូនពួនតាល uh, OP uh, công, uh, Ờ, internet làm ni gang ra ul sat la cam aftan là ông ông mà vai mi về tiền phương sapat an tai tung pi công to ti ờ, dan phang ờ, sepepe yau ka tiai tung pi ka hau maklum tiền hau thao yo lai Allah Subhanahu wa ta'ala hau gun kitab Al-Qur'an ni mai nyunanya rahmatan lil alamin nyu ya jibu rahmat Nyuya jibu anit ganam tal tangpih alam. Tal manusia tangpih. Dan Quran kong Allah Subhanahu wa taala huktun makani. Dan Quran kong Allah Subhanahu wa taala huktun mani. Nyu patapek manusia mengguk sop. Nah mengguk sa. Natoh cahaya. Natoh guru hidayah uh, meng Allah Subhanahu wa taala. Dan Quran kong Allah Subhanahu wa taala turun menai nyupa manusia na tuah syurga Allah Subhanahu wa taala. Hai ayah pan kam hong Quran kong Allah Subhanahu wa taala turun menai Quran nyu akan hi pe asa agang nan na temar di dalam syurga. Allah Subhanahu wa taala huwasa gang manusia kung mulia kung siam jenggang untuk tertul wahyu Qurani meng Allah Subhanahu wa taala tuy រយៈ Jibril អាឡៃហ៊ីសាឡាមទាំងថ្ងៃដែលជាអូម៉ាត់នៅពីព្រះមហាម៉ាត់សល្លឡោះអាឡៃហ៊ីសាឡាមហងស្ពបកូរ៉ានថ្ងៃជឹងជាអូម៉ាត់គង់ សៀមជាកាងគងតទីងបោហលុទុនយ៉ានីថ្ងៃជាអូម៉ាត់គងហៅតោះជាកាងថ្ងៃជាអូម៉ាត់គងសៀមជាកាងគងអឺហៅជឹងជាអឺអូម៉ាត់នប៊ីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំតែនហៅជឹងជាអូម៉ាត់កូរ៉ានដែលញូជាគីតាបអាខិរគីតាបរបស់អល់ឡោះស៊ុបហានហ៊ូវតាអាឡា obtuan meng di dalam uh, dunia ni. Uh, sebabnya Uthman bin Affan radhiyallahu anhu kadhum jalai law tahurat qulubuna lama syabi'at min kalamillah Osman bin Affan radhiyallahu anhu យកកាទាយទាំងពីរកាហៅថៅហៅគឺកាត់យើលែកាត់ជានឹងមកតៅរបស់នប៊ីទេមូហាម៉ាត់សល្លឡាហ៍អាឡៃហ៊ីវ៉ាសាឡាំកាត់ហូមយាយឡៃយ៉ាឡៃហាតាយហាតាយត្រីនឹងហាជីស្អាតយ៉ាឡៃហាតាយហាតាយត្រីនឹងហៅម៉ាក់សៀតអូហៅទូសាអូតាន់តូហាតាយរបស់ត្រីនឹង ហើយត្រៃអូមិនបបនួយអល់ឡោះស៊ុបហានហូតាអាឡាតាន់តូហាតាយរបស់ត្រៃហ្នឹងហៅថៅត្រៃអូមិនបបនួយអល់ឡោះស៊ុបហានហូតាអាឡាយ៉ានីហៅថៅត្រៃអូមិនកូរ៉ាន maknanya hatai kong haji saat នេះញោហៅថៅត្រៃមិនកូរ៉ានដល់ទោះបីញោពេកលោទោះហាឡៃក្ដេះ ក៏ញូហូថៅត្រៃអូកែញូពេតឹងគួងស៊ូបញូពេតឹងពីរៃក៏ហូថៅត្រៃអូកែនេះជាហាតៃកងហាជីស្អាតនេះជាហាតៃកងហៅប្លាក់ខងអឺម៉ាក់សៀតអូនេះជាហាតៃកងហៅប្លាក់ខងបកាទុសាអូអូនេះយ៉ាងណាញើអឺសម្មជលិសតកតកាន់ត្រៃ Dan tuan-tuan trai kongjiwil kemen tak di dalam majlis takat-takat ni តែងតែពកមើលចំណោមជើងមកទួឡៃកងវៈវិនកងពៈពនហងគីតាបអល់កុរអានសិពៈពៈញូលន់មកសាសម្រាប់រូបលន់លែលន់នេះថបផាត់អោតអឺកងរូបលន់អឺហៅ ចឹងជាហារាំងអ៊ូម៉ាត់នប៊ីមូហាម៉ាត់លោះណៅហៅចូលរួមជាការផ្សព្វផ្សាយអល់កុរអានតើកៅតើកាន់ព្រៃប៉ាន់កម្មក្នុងកុរអានសិពពញោសាអរិយអ៊ីស្លាមនឹងញោហៅបងតាតែញោហៅកិត្តិយសយ៉ាលែញោហៅជឹងជារាងកងតុងកៅតុងកាន់ទីតឡាំ ផ្សព្វផ្សាយគីតាបអល់កុរអាននេះ perai manusia tahu, perai manusia mat, perai manusia nan jol, perai manusia nan faham mengpoknoi poknoi Allah Subhanahu wa taala. Hawa amal lai sem jang amal kong jia kau. Nah, seram maku Quran ជាកោតតពុរអាយតអាយតកូរអានគឺយកការដែលគេជាកោស្ងាមមង្គរអានមង្គូមង្គរអានហ្នឹងងាក់ព្រៃអ៊ីម៉ានត្រីគិតតែថែមងាក់ព្រៃព្រោះតកវ៉ារបស់ត្រីនេះគិតតែតកវ៉ាជួយណាប៉អល់ឡោះស៊ុបហានាហ៊ូវតាអាឡាយ៉ាងណានអឺមិននឹងមិន خصائص القرآن mà nương bằng uh, lẽ cả nạ bí sách ăn Quran công ty ai tỏ pan tư Quran gil gil cao đại chia ở gần Islam này thì ai tỏ pan tư Quran gil gil cao này hạt kệ nhô lẽ cả nạ bí sách này Quran ta Quran nên nhùm tè lẽ cả nạ bí sách hạt kệ nương mà nương bằng lẽ cả nạ bí sách này Quran nên tí xa nhô Quran Nyuya jipo penuh Allah Subhanahu wa taala kong hau petun mai tengok Nabi Tuai Muhammad sallallahu alaihi wasallam. Ya, kong cap da meng surah Al-Fatihah តែអានចប់ញូហងសូរ៉ាហានណាសនេះលក្ខណៈពិសេសទីសា menghatomatom លក្ខណៈពិសេសនៃកូរ៉ានដែលជាគីតាបគង្គាយទាំងពីរកោតបែតប៉ាន់ទុយញូកលកលកៃលក្ខណៈពិសេសទីតោសេពពញូត្រីបែកូរ៉ានអតោត្រីប៉ាំងកូរ៉ាននឹងញូជាអ៊ីបាដាតត្រីបែក៏ជាអ៊ីបាដាតតែត្រីប៉ាំងនឹងក៏ជា Kerja ibadat guys. Maknanya kabeh Quran, kapang Quran ni nyusmau yau katgai ni ngah amal ibadat napa Allah Subhanahu wa taala. Lakana bisa tiklau sebab-sebabnya semyang របស់ទ្រៃហើយហំឡាំលើមើវវត្តោនេះណាសម្ញងរបស់ទ្រៃ Semuntea sembahyang fardu hari hamlam lemu waktu. Semuntea semyang tahajud qiyamul lail. Uh, witir, tuha, dan kain-kain ini. Semyang tiai tang pinan. Nyu hausah o. Melingkan tebe Quran. Melingkan ta di dalam semyang nang ke tebe. Tebe Quran. Yau kam hadis. Uh, muttafaqun alaih. رسول الله صلى الله عليه وسلم قد أخبر سبتالي لا صلاة لمن لم يقرأ بفاتحة الكتاب សំយ៉ាងសាអរាងនឹងហៅសេះអូមលៀងកាន់តែសាអរាងនឹងញូបែកហ្វាទីហាយឺនឹងហ្វាទីហាញូជាហាសាសូរ៉ាมึงหาตูมหาตูมសូរ៉ាតទីតលំកូរ៉ាន នេះជាតលល នេះជាផោះតាងលើយសម្ញងរបស់ទើយនៅហៅសេះអូមលៀងកាន់តាហងពើអល់កុរអាននេះលក្ខណៈពិសេសទីក្លោមឹងហតុមធមលក្ខណៈពិសេសអល់កុរអានទី5សិបពៈកុរអាននឹងស្លាមាត់មឹងគូអូបាស្លេ maknanya Quran kong dia itu baik ini អល់ឡោះស្មហានហួតាអាឡាហុបទួនម៉ែយោប៉ៅតយោនឹងហងទីហៅហើយហារៀងកោសានៅឧបាស្លេះញូអតែនក៏ទីហៅហើយហារៀងណារៀងនៅស្លេះអតោបក្រាំងហាសាហូរូហាសាអាយតណៃហៅអូកៃនឹងគីតាបអល់កុរអាននេះជាគីតាបកងស្លាមាត់ ជាគីតាបរបស់ Allah Subhanahu wa Ta'ala រក្សាមឹងអូបាដែលរក្សាមឹងមឹងស្រីយក Allah Subhanahu wa Ta'ala ហូហ្វរម៉ានទី dalam surah Al-Hijr ayat ទី9 inna inna nahnu nazzalna dhikra wa inna lahu lahafizun សពៈពៈកោយ៉ាង Allah Subhanahu wa Ta'ala ហូហ្វរម៉ានសពៈពៈកោ chỉ kong pekun Al-Quran ini mai dan sebab kau jiran kong gaksa Al-Quran. Jala dia iyo nampak kitab kita kong Allah Subhanahu wa taala petun mengtelau kitab Quran, yau ke uh, kitab At-Taurat, yau kitab Al-Injil, yau umat-umat kong Allah Subhanahu wa taala petun to kitab rai កពងញូនេះពងញូជាកោអូបាស្លេះទាំងពីរមិនលៀងកាន់តែគីតាបអល់កុរអានមិនហើយហើយហាងអាចអូបាស្លេះញូហៅអូគីយ៉ាអល់ឡោះស៊ុបហានតាឡាជំនះរក្សាញូហងហងទាំងងិនអល់ឡោះស៊ុបហានហូតាឡាអេងតែនមិនដឹងបឹងលក្ខណៈពិសេសកុរអាននឹងកែសពៈកុរអាននឹង Hawa di dalam bro khilaf. Ya, sebab di dalam Quran ni ke hawa bro, khilaf. Allah Subhanahu wa taala firman di dalam surah An-Nisa ayat 82 أفلا يتدبرون القرآن ولو كان من عند غير الله لوجدوا فيه اختلافا كثيرا យ៉ាងហកេចឹងផងញោហៅព្រម Tetap Al-Qur'an. Hạt kệ chừng phong nhô hậu buông chẹt cả bạch cha na. Hậu chẹt cả bạch cha na ô mừng mừng kitab Al-Qur'an. Ya la ya kitab Al-Qur'an ni. Nụ mẹ khai mừng Allah Subhanahu wa ta'ala. តានតោភងញូអាកាន់ហេតមក្នុងពួកខេឡាវកងផតផតលោកតតពីដោយសារលកុរអាននេះ memang Allah Subhanahu wa taala ya dan ya somtiai oh di dalam Quran dan ru khilaf ni meneng menglakkan pisah kitab Al-Quran កងត្រីទាំងពីរកោតប៉ាន់កម្មហងញូដែលជាគីតាប akhir kitab ของ Allah Subhanahu wa taala បទួនប្រៃកោលុនញូទីងបោហូលុទុនយ៉ានេះទីណាំ មនុស្សមឹងលក្ខណៈពិសេសរបស់កុរអានកាយសពៈពៈញោស្នាំងដបហើយហើយយកខាងតំកុរអានផត់ផត់ស្នាំងពីបែហូបកិនជាគីតាបកងសិតណាដមទៅនោះប៉ុន្តែញូជាគីតាបតតពីញូជាគីតាបកងស្នាំងដមពីបែហើយកងលែយ៉ាងណាគឺអល់ឡោះស៊ុបហានហូតាអាឡាអេងយ៉ាងកុំនិយាយខានឡើយ hafal Yunus hot-hot senang. Ya Tom. Ya ke Allah Subhanahu wa taala firman di dalam surah Al-Qamar ayat 40 wa laqad yassarnal qur'ana lidzikri. Dan sebaik-baiknya kau hau pasenang. Nah kau pasenang kau pasenang Quran untuk ke untuk hafalnya. អន្តោអន្តោដើមអន្តោដើមញូទីតិជូមនុស្សមិនលក្ខណៈពិសេសនៅកូរ៉ានអល់ឡោះទីតិជូនេះសំខាន់ពីបែបហើយហើយហាហ្គាងអាចងាក់ជឹងយកកូរ៉ានហៅអោមនុស្សជាកងតឡាំអាឡាំទុនយ៉ានីមកស្លោកហើយក្នេះហើយហើយអាចងាក់ព្រៃជឹងយកកូរ៉ាននេះហៅអោណានេះ ភាពអស្ចារ្យនៃកូរ៉ាននេះលក្ខណៈពិសេសនៃកូរ៉ានហៅហៃហាកាងអាចងាក់ប្រៃជឹងយកកូរ៉ានហៅអូដែល Allah Subhanahu wa Ta'ala ទីពេលក៏ Allah Subhanahu wa Ta'ala បន្ទូលអល់កូរ៉ានតទីផ្លៃម៉ាកាតទីផ្លៃម៉ាទីណា Allah Subhanahu wa Ta'ala ហុកចេញប្រចាំងតាមអាកាអាកាងគង់តប្រឆាំងនឹង hay haiya gan kong qua xe a ngã dâu Quran ni mà hầu nè tam tu thì hầu hay haiya gan a ngã chân dâu Quran ni mấy mà hầu Oleh Allah Subhanahu wa taala firman di dalam surah Yunus ayat klau petpan lai am yaqulu naftara qul fa'tu bi suratin mithli maksudnya atau musyrikin dan menjalai Quran ni Muhammad nhu pekat gup anh mình lại vậy hư bờ hơi Muhammad là bạn phòng nhú nè là bạn phòng musyrikin nè phạ tôi bị suratim mitli ta phòng hư ni ạch bè mẹ hà sa surah dâu cả Quran ni hầu gai hạ ở tân tu phòng nhú thì hầu qua xa Bè mê ô tần tu phong nô ti hô qua sang nghe mê ô Giao ca Qur'ani Ni chỉ phiệp ổ cha này kitab al-Qur'an Chỉ bọc nuôi Allah subhanahu wa ta'ala Cùng hầu hầu tuôn mày Ti Quran nhủ Sebab Qur'anนั้น ញូជាជ្រូ ងាក់ព្រៃហាតាយរបស់ត្រីនេះថិតញូជាជ្រូងាក់ព្រៃតាយរបស់ត្រីនេះថិតមិនព្រួសេរិចតែនថិតមិនព្រួមុណាហ្វិកតែនមនុស្សមិនអាយិតនឹងគេញូងាក់ព្រៃគ្រូរបស់ត្រីនេះថិតគាត់យកកាសូរ៉ាអល់ហ្វាទីហាយក سورة قل هو الله أحد يكا يكا سورة قل أعوذ برب الفلق يكا سورة قل أعوذ برب الناس الله Allah Subhanahu wa taala firman سورة يونس surah لم ayat 57 يا أيها الناس قد جاءتكم موعظة من ربكم وشفاء لما في الصدور وهدى ورحمة للمؤمنين maksudnya wahai manusia sepepek kau metal phong haya buku taftar buku taftar mani maksudnya nyunannya Al-Quran maknanya wahai manusia sepepeknya kau metal phong haya Al-Quran มึงปอตั้งปีให้มึงอัลลอฮ์ได้จีปอตั้งปีพงเอินั้นวชิฟาอุลลิมาฟิสูดูรแต่อัลกุรอานั้น ញូជាជ្រូណាបឋិតទីតឡំតែរបស់ទើយយ៉ាលែមតែកគីមតែគេទើយបែកុរអានណាកុរអាននឹងញូជាជ្រូងាក់បែកទើយនឹងណាអឺទិតកោហូកែនតែដល់នឹងអូខេវ៉ាហូដាកុរអាននឹងអល់ឡោះសុបហានវតាអាឡាផ្ទួនម៉ែអន្តកជាការចែកតតលមនុស្សវ៉ារ៉ហ្មា Dan kong hau iman apa Allah Subhanahu wa taala firman di dalam surah Kai-Kai surah Al-Isra ayat 42 wa nunazzilu minal Qur'an ma huwa shifaa'u wa rahmatul lil mu'minin maksudnya dan kau dan kau hubtun meneng mengayat-ayat Quranan na chân chia chú ngạc gai thịt gó dan chia rahmat semap agang kong iman chia napa Allah subhanahu wa ta'ala giao cái gai hô mạ đôm nhớ dan gai giao cái gai hô thao nhớ lại mình nương mừng lạc cái nạ pisah al-Quran cái sebab-sebabnya Quran ni nyungak syafaah berketerai tak di hari kiamat. Kira tak hari kiamat manusia tempih kau nak jauh bru syafaah. Jauh bru riang tong nga antarakum. Ya la yanan hai hai ya di pel kong nyu hatiu tak di dalam dunia. Nyu pe Quran, pe nyu pe Quran, pe tan hari akhirat Qur'anan juga syafa'ah buai. Qur'anan juga antara kumpai dikenal Allah Subhanahu wa taala yahle agan kung pe Qur'anan dia genggau haki. Tentu Qur'an akan dia bawa mai untuk nge antara kumpai. Untuk pasenang buat ជំនុំជម្រះនឹងប្រៃយកកណពីទេមហាម៉ាត់សល្លឡោះអាឡៃហ៊ីវសល្លាម كنه بار سبتات لم حديث رواه مسلم اقرأوا القرآن فإنه يأتي يوم القيامة شفيعا لأصحابه tapi hal baik-baik Al-Quran sepek-pek maka sepek-pek nyu di hari kiamah na nyu ngak syafa'ah gai ka agar-agar kung baik Quran cemai hadis Nabi ni cemai lona hadis hau kan ji hadis ta'if hau kan ji hadis kia ku ji យ៉ាឡាយាបត្រៃបែកុរអានច្បាស់តាល់ផ្លៃអាខេរ៉ាតាកុរអានញូអាកានហេងាអឺឆាហ្វាអាផ្លេកត្រៃតានកុរអានកងត្រៃតបានកាមងញូតានកុរអានកងត្រៃតងាក់ទុយញូនេះកាយញូយាមកតែអឺលក្ខណៈ អឺពិសេសលោកគេតែតែពេលអឺដោយសារគេអឺតែវាគ្មិនពិសេសទីតរាងញូនញ៉ាទួនយូសុបិនតៃតែនអេឈេអត់ដុកទ័រអាប់ទុលហាលីមអឺពីនមូហាម៉ាត់អាលីអឺកងកាត់ឲ្យចំណាយពេលអឺអន្តោងាក់កាបតើកោតើកាន់ប៉មឡាំនេះយានិន ឆ្លៀនឡាំឱកាសនេះលន់តែតัวសំណួរលកៅសួរណាតាលទួនទួនដែលជាវាគ្មិនរបស់ទើយកងសំណួរទីសាហ្នឹងអឺលន់ណកៅសួរណាតាលអឺ الشيخ الدكتور عبد الحليم بن محمد علي លកៅព្រៃ uh, ờ, Dr. Abdul Halim bin Muhammad Ali uh, ờ, Ngakab Takab Takan uh, ờ, Sumnua Công Lân uh, là cao về kết Ngakab Bọ Sai đến Như nên nhớ Quran Như chia trai Tray say Xâm gấp Agang Islam Quran Như chia gàng con ចាយតចលែនមនុស្សយល់ណាតើកូរ៉ានញូចាយតចលែនមនុស្សដែលទាស់ជរកែនឹងយ៉ាវហបៅមកកាលនលកៅមឹងអាសះអដុកទ័រអាប់ទុលហាលីមបិនមូហាម៉ាត់អាលីលកៅសះដុកទ័រតងងាក់កាអាប់តាកៅតាកាន់អន្តោព្រៃអងអងម៉ៃម៉ៃមិវែតែនពឿងសបាត់អាំតៃទឿយទាំងពីរ كونكات تطوي عن بان untuk uh, kat, uh, hubang fayatafaddal mashkura. Bismillahirrahmanirrahim. Alhamdulillahi rabbil alamin. Wassalatu wassalam ala khatamin nabiyyin wa ala alihi wa ashabihi ajma'in. Amma ba'd. Assalamualaikum warahmatullahi wabarakatuh. Uh, lakau hatai musukut napa Allah subhanahu wa ta'ala uh, ah, lên lakau un pun sukut napa ang tuôn hasan kong hupai bak tau ka lên hasit srat on to bọ sarai bà gian mừng uh, ah, gương cốt an bạm lần này uh, uh, mau tu thêm dài bạm lần này ông ông tần mãi mãi còn pi cao thà ai mi qua tùng pi cao Al-Quran tariquna ilan jannah. Quran ya jelas hasa jalan kompagai namang surga. Ulama lai sesiam-siam nikmat nan ya nikmat Quran dan nikmat agama Islam. Tua nikmat ya Allah Subhanahu wa taala កដៅផងត្រីជាអកាមូស្លីមតុងពីកោប្រៃស្បាយហ្នឹងញោប្រៃពូនពូនក្នុងតួអ្នកម៉ាត់នេះកលតាអាឡា قل بفضل الله وبرحمته فبذلك فليفرحوا هو خير مما يجمعون maknanya là la bê hư của hơi Muhammad sallallahu alaihi wasallam không bị phát lên là không cột an và bị rahmatihi tàn không không la bê hư của hơi Muhammad không cột an tàn không ục mà Islam nó khen nhắc về cái phong bài không tổng tùa nhục 동또한요난샘쟁하기하기드갑아우르각공펑허도빠땀또들음두니아니 Quran nanya jihasa jelan patrai namang suka bahasa mengenai senang pang yêu là Quran nanya hapos pal Quran nan jihasa kalamullah ông thì hụt cần mặc lo có Quran nan jihapos pal untuk nai nom trai to tờ trai kita terena pak jalan kong ba terena mong surga kut anan gai je yau kale je senang pang nyo brun kong nyo tecai tuh dau haga Islam keba tok dalam dunia ni ព្រមយេស្នាំងប៉ាំងក្រុមហ៊ុនហាសាហាសាយ៉ាហើយញ៉ាក់ទូរស័ព្ទអតញ៉ាក់កុំព្យូទ័រអតញ៉ាក់ TV ញុំតាបោះសភៅស៊ីបយូលេសភៅណៃនំ អូនតតទៅបដៅកុំព្យូទ័រហ្នឹងបតទៅបដៅទីវីហ្នឹងបតទៅបដៅទូរស័ព្ទហ្នឹងហើយហើយងាក់ទូយកក៏ផៅណែនាំកុំសឹកក្រុមហ៊ុនចេកម៉ាយហ្នឹងមកការត្រាប់កាងហ្នឹងយហូសាឡាម៉ាកាងហ្នឹងហូសាឡាម៉ាយនងងៃអល់ឡោះសុបហានហូតាអាឡាជឹងមនុស្សជាម៉ាយអល់ឡោះពីយោព្រែកត្រៃហាពោះផៅហាពោះកូរ៉ាន កូនអានេះឯងកុំចៃតចលានត្រៃណាម៉ងសុកាកុំចៃតត្រៃណាម៉ងរីដអល់ឡោះកុំចៃតត្រៃណាម៉ងចលានអល់ឡោះអូលេយូណានអល់ឡោះខានឡាយអល់ឡោះជឹងត្រៃម៉ៃប្លោះអល់ឡោះពីយោគីតាបត្រៃកត្រៃហកដេណានអូខៃអល់ឡោះពីយោហាកាងរ៉ូសូលមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវសាឡាមកាអនតបាយ៉ាងអកស្រាយបច្ចុប្បន្នមឹងងឿងកាវកុំតតត្រាំកូនអានបេកត្រៃកាអោ nanya nikmat pih pih pong nanya nikmat kong Allah biya yua Quran mai perai terai plo Allah biya Nabi Muhammad sallallahu alaihi wasallam perai terai ka Qala ta'ala inna hadzal qur'ana yahdi lillati hiya aqwam wa yubassirul mu'minina alladhina ya'maluna as-salihati anna lahum ajran kabira maknanya lah pihak-pihak Quran ni nyuhi daya อยู่ในนอมยุบตอบใจต่อนะปะจิลานกงพอดพอดยาวจิลานกงพอดพอดตะปะจิลานกงพอดพอดอาติลอ๋อจิลานกงพอดพอดยาวกงพอดพอดตะปะตะลำบากงะอิบาตัดจิลานกงพอดพอดยาวกงพอดพอดตะปะตะลำบากอาทิต์บาปเตาเหตุกุฎอานใจต่อจิลานกงพอดพอดตะปะพอดพอดยาวตะลำบากอัคลาก ព្រោះណាវយុបាសិរុនមុមីនីណលលីណយ៉ាម៉ាលូណសលីហាទីអានណលហ៊ុមអជ្រងកាប៊ីរ៉ាតែព្រោះណាកូតអានយុបាសបាយខានតំណឹងសបាយពេលកអាកាងអាកាងកុំអ៊ីម៉ានតាណាអាម៉ាល់សលេះអ៊ូលម៉ាឡាអ៊ីវឡាអាម៉ាល់សលេះណានយើអាម៉ាន់កុំងាក់ណាប្រហុងអេសខ្លោចងាក់ណាប្រហុងយ៉ាប់សុណាត់ហុងយ៉ាប់ចលានណាប៊ីសល្លឡោះអាឡៃវសាឡាំបាយម៉ៃណានយើអ៊ីវឡាអាម៉ាល់សលេះ Pernah hakik natijah agang kong pantui Quran agang kong kebatu jalan Quranan annalahum ajrong kabiro. Untuk pengyunan pahla kong pot pot pong nan ya surga. Nana surga. Tok dalam dunia ni jalan lu jalan. Tapi jalan hasa kot kong ba tegai namang surga, jalan hasa kot kong ba tegai namang rito Allah Jilan hasakot kong batina mong Allah nanya jilan Al-Quran. Oleh yunan Allah wasiat hakai yoa hong tegai tong pihka bai pantui Al-Quran. Nabi Sallallahu Alaihi Wasallam kau hakai yoa hong tegai bai pantui Quran dan Sunnah. Allah ta'ala wa anna hadha sirati mustaqiman fattabi'uh ولا تتبعوا السبل فتفرق بكم عن سبيله ذلكم وصاكم به لعلكم تتقون maknanya lah ni jalan kau jalan Allah Quran fattabi'u kenya baca phong hau tu nyu asa tila kenya baca phong hau tu jalan Quranan untuk phong hau hau chna untuk phong hau hau to untuk phong hau siam untuk phong hau chục trình wala tattabi'us subula asa tila chuya phong hơ tui gai mong chilan chilan cốt anan ya la ya phong hơ tui gai mong chilan cốt anan fata farraqa bikum an sabili tanto jeung apa ka phong hơ plat jeung apa ka phong hơ pegah mong chilan ya chilan cốt anan zalikum wasaqum bihi nan ye hasa wasiat hasa bu kayyua kong Allah hak kayyua wasiat pe ka phong hơ ngak tui ละอัลละกุมตักตะกูลอนโตไปกระพงก็คือหูตักว่าหุ่นะพออัลลอฮฺสุภาณหัวตาโตตะลามุสนัดอิมามอับดุลอิบนุมัสอูรรอดิยุลลอฮฺอันหูกล่าวขัตตารสูลอัลลอฮฺสัลลัลลอฮฺอะลัยวะสัลลัมขัตตันบิยามีนีซุมมะกล่าวฮาซาซาบิลุลลอฮฺมุสตะกีมาอิบนุมัสอูดคานลายนบีสัลลัลลอฮฺอะลัยวะสัลลัมกุสตัลฮะซา กุสไตล์ซาจอมเติรต่ปล้นนบีคานละฮาดาซาบิลุลลอฮิมุสตากีมาจิลานี้เจลานอัลลอฮ์คงตะปะจิลานี้เจลานกุตอานคงตะปะวะคัตตออาลายามีนิฮิวาซิมาลิฮิปล้นนปีกูสไตล์สไตล์แปงกะโนกัดตาแปงกัะอิวกัดแต่ปล้นนบีคานละฮาดิฮิสุบูลู laysa minha sabilun illa alayhi shaytanun yad'u ilay thumma qara'a wa anna hadha sirati mustaqiman fattabi'u wa la tattabi'us subula fatafarraqa bikum an sabili nabi ku style pengan kano dan style style peng ibloh nabi kalai nia jelan jelan tengok gel gel jelan ini entah syaitan nyu yêu namong jelanan jelan chong jelan cái cái mong jelan Quran à. Hataimuna Nabi pa ayat wa anna hadza sirati mustaqima fattabi'uh wa la tattabi'us subula fatafarraqu bikum an sabili. Hataimuna Nabi pa ayat engkanila niyas biak-biak niyas jalan kau jalan Allah jalan Quran kau tepak kenya pe ka phong phong tu nhau tu jalan Quran tu jalan Allah nan ជួយទៅកផងទួយក្រៃមកចលានគូអានក្រៃមកចលានអល់ឡោះណា យ៉ាស់ឡៃផងហឺទួយក្កៃមួយចលានពុតអានក្កៃមួយចលានអល់ឡោះណានតាន់តុញងាពេលកែផងហឺផ្លាត់មឹងចលានយ៉ាប់ចលានពុតអានណាប៊ីសល្លឡោះអាឡៃវ៉ាសាឡាំតឡាមឹងតៃណាតឡាមឹងណាប៊ីវ៉ាហ្វាត់ណាប៊ីកៃយោវ៉ាស៊ីយ៉ាត់ខាស់នោះត្រៃលេដែលត្រៃពេលប៉ាន់ញកម្មហងទួកាណានយ៉ាពុតអានតាសុនណា قال رسول الله صلى الله عليه وسلم taraktu fikum amrayn lan tadillu ma tamassaktum bihima kitaballahi wa sunnah rasulih rawahu al ma rawahu malik fil muwatta maknanya lah Nabi sallallahu alaihi wasallam khalai kaum pieh bởi các phong hư tua ca phong hư tí hữu ép sơ sắc và lại ô sơ lờ vi lờ vi phong tua phong hư pan cam tua ca nan tí sa nan nhé cụt an tí tua nan nhé sunnah cầu Dahagang sahabat matam Nabi sallallahu alaihi wasallam yukala ya Rasulullah ausini qala usika bi taqwallah fa innahu raqsul amri kullu. Hagang seorang lekai ni matam Nabi sallallahu alaihi wasallam don yukala wahai Rasulullah wasiat kai yo khan kau habe Nabi le kau wasiat kai yo khan hơi kai ka hui taqwa na pa Allah ti yo le taqwa nan nan ye kol tong pih pu het. Qultu ya Rasulullah zidni seorang lekainan lekau be Rasulullah tem wasiat ka Nabi khan lai alaika bi tilawatil Quran fa innahu nurul laka fil ard wa zuhrun laka fis sama ខញ្ញាពេលក៏ហឺបាយកូនអាននិកម្មកម្មក៏យកឡាយកូនអាននឹងជាហាសានូរអន្តហឺតតទុនយ៉ានេះទៅតតទុនយ៉ានេះយ៉ាស់លើហូនូរអូតែហូគឿនពុកយ៉ាពុកឆុងអូថោគឿនពុកទូសាពុកប៉ះឡាអូ Nabi lek Quran nur untuk toh, untuk dunia ini dan Quran yang kaya yang biar pahala berkah untuk tinggal tinggi. Oleh jalan ayat Quran yang katun Hasan bahkan kanilah Quran yang sifatnya lulu. Ya ayuhan nas sekaja atkom mau zatomir rapikom wasifa ulima fisudur wahuda warahmatul lin mukminin. Quranan menurut sifat Quran sifat ញងាក់ផេថិតវ៉ាតងពីជំងឺជំងឺវ៉ាតលំតតាតាអូជំងឺវ៉ាឆាតៅតកាងវ៉ាកណងតកាងវ៉ាឌីដេតកាងវ៉ារីយ៉ាវ៉ាតកពូតវ៉ាបងរូបតងពីជំងឺជំងឺកងតេតងតតលំហតាយណាន់កូនអានញងាក់ផេថិតគាត់ជូនេះនេះតតិផ្សារតតិផុតម៉ាស៊ីកាហុបឡៃអូហូតកូនអានមិនងាក់ពេលពីជូកងងាក់ពេលពីថិតវ៉ាតតិ làm làm tự ta thì ông ông mày mày tại ai mà thông tin cao cái quát cha tay từ gan quát non từ gan quát rahim từ gan quát quang ngôm quát tập buốt quát đi ra thì nó tuột chu tuột xa hô cái tuột làm xa hô cái ông nó tôi xa nó tuột về chu này hô ông ta tập chu này này Allah bị yo free free về cái tuổi ờ yo free về cái tuổi ờ ibn qayyim kan la inano ka kan la dala chu tuột làm tay ok bahkan Quran sifat tong piជំងឺកាសោហេតកាលងីជំងឺម៉ាណាវីយ៉ាងជំងឺហិស៊ីវៈតិធំតលមតាយយកកាតកពូតរិយាតានវៈវៈបាតានវៈជីវៈវៈគូបតកៃក៏ក៏តូនអានទៅងាក់ទៅទឹកវៈកៃយកកតូនហាសានហូបបក៏ខានកានេះវនុណាស៊ីលូមីណានកូរអានីម៉ាហ៊ូវស៊ីហ្វាអ៊ូម៉ាហ៊ូវស៊ីហ្វាវនុណាស៊ីលូមីណានកូរអានីម៉ាហ៊ូវស៊ីហ្វាពកតូនកូរអានមីណាន hasa ju untuk pathet gua topi ibnu qayyim ne men ne men bayaniyah untuk pathet gua topi oh. giờ nan ngay thì cloud cút an này áo là tôn cút an cái cái cái này nan đi phụ mù lì cái phụ xem cái cái tội làm cút an này liền oh. áo là khan lại là có thể anzalna ilaykum kitaban fihi dhikrukum afala taqilun lại ở makna yo lại Allah kan lai sepiak piak kau betkun Quran bagi phong hư tukun kitab bagi phong hư tukun Quran bagi phong phi hì, làm anh dịch fihi dalam Quran nan zikrul lakum Ibnu Abbas dalam Quran anh da bu xem cơ da bu muli untuk phong hư dịch lại zikrukum Ibnu Abbas lai syarafukum dalam Quran anh ta bu xem cơ ta bu muli untuk phong hư afala taqilun nan kau phong hư hôm homo ស្នឹងខែអមននឹងកំពុងពីមកស្នឹងខែអមនអត់ជាសូវគុកប្រៃអដកាសគាត់អានថ្ងៃនេះនេះប្រៃពូមូលីសៀមទៅប្រកត្រៃវ៉ឡោះអងអងតាន់ម៉ៃម៉ៃយ៉ាស់ឡាហ៊ូកុតអានអូត្រៃគឺថប់គឺនចលានណាមងអល់ឡោះអូយ៉ាស់ឡាហ៊ូកុតអានអូត្រៃថប់គឺនចលានណាមងសុតកៅយ៉ាស់ឡាហ៊ូកុតអានអូត្រៃថប់គឺនចលានងាអ៊ីបតាត់ណាប៉អល់ឡោះអូយ៉ាស់ឡាហ៊ូកុតអានអូ Prehu tau kun jalan namang di Allah Allah piyo aku ana pre kedaya Allah piyo harang rasul untuk mai bayan sarah pacemah pre kik hakiki to Quran nangka. Nangka. Nan pipih rahmat kon den kan kan ni rahmat kong pot pot sian nan ye rahmat Quran dan rahmat risalah kong Allah piyo apa kedai oleh nana Nabi sallallahu alaihi wasallam la inna Allah yarfa bi hadzal kitab aqwaman wa yada bihi akharin rawahu muslim Nabi sallallahu alaihi wasallam kala setiap dia Allah po darjah po tenaksa agang-agang kong iman hong Quran dan aman Quran to dalam dunia ni dan Allah plek darjah plek tenaksa agang-agang kong tihu iman hu tihu amal tu Quran oh tipa muslimin pantan muslimat tong pisau องอองแต่ใหม่ๆแต่อามีวาตรงพิสเก้ากูอ่านนั้นภาษามันฮัจภาษาจิลานผู้อธิบตกางมุสลิมយកគ្នាលឿនហុកខានឡាយកូនអានយ៉ាស់ឡាយកូនអានយញឹកញឹកចៃទើសដៅទៅបាទកូនអាននឹងហពោះស្ភៅណែនាំទៅហើយហើយហើយងាក់ទួយស្ភៅណែនាំណានកាងណានយេហ៊ូសាឡាម៉ាត់ ប្រកូនអាននឹងកាន់ចៃទើសដៅពីកិត្តិបាទចលាឡាយ៉ាប់ចលាលេខធំ Allah firman la ya ayyuhan nas qad ja'akum burhanum mir rabbikum wa anzalna ilaikum nuram mubina. Wahai manusia, sepiak-piak hu tan mai pak phong hư ye. Burhanum mir rabbikum. Hagang Rasul Muhammad sallallahu alaihi wasallam mai mong po phong hư. Wa anzalna ilaikum nuran mubina. Tan kap tukon pe ka phong hư. Nốt của chấp bay nan ye Quran. Ờ, đó nên lên khăn cái này là cốt an nó như nuốt công nhập tay to người bụng giác bụng trong từ gây bụng tu sa bụng pa la bụng cái người فأما الذين آمنوا بالله واعتصموا به فسيدخلهم في رحمة منه وفضل ويهديهم إليه صراطا مستقيما Adapun agang-agang kau nyu iman hong Allah dan nyu panggam hong Quran Allah akan patemu pong nyu na to dalam rahmat Allah dan Allah akan hidayah mereka pengunangnya napa jalan kong tepak jalan kong namong surga cốt ăn gai nan ye ruh hatai aga muslim gup gai yale hu ruh o hu ti o yonan gai hatai te gai yale hu quran o hu ti o oleh yonan ye allah khan sifat quran nan ruh qala ta'ala wa kadzalika auhayna ilaika ruham min amrina mananyola yunan dia kau Allah hoba wahai bekahu wahai Muhammad sallallahu alaihi wasallam ruhan min amrina Quran ruh ini Quran nane gai di ek eh, hatai manusia di hat ek eh, hadip dino melainkan hau Quran oleh itu nana po Quran lebih ini lah ruh Qaba wa qala ta'ala Ya ayyuhalladzina amanu istajibu lillahi walir rasuli idza ta'akum lima yuhyikum. Wahai agang-agang kong hu iman. Tetun mak we phong hư phuk yêu Allah tan phuk yêu rasul nyu. Lima yuhyikum na pa ke ke ko nyu ngak kwe phong ha tiu. Ulama lai lima yuhyikum bimi nan ye ila Quran. Tetun we wahai agang iman puk yêu Allah dan puk yêu Rasulnya happy lah nyu yêu phong hơ nào mong Quran untuk Quran nyu nak mereka hati hatai hatai phong hơ oleh itu nanti Nabi Sallallahu Alaihi Wasallam tuala antat alal Quran Robi akulubina wasu wanura suturina Nabi tu'a mereka Allah jeng hatai mereka hatai tenan Robi Quran jeng Robi mereka hatai tu terai hello thì ia hello tổng tuần gian này là plan là đâu rồi bia là đâu công thì anh ta là địa thành là anh là đâu năn giờ phun cái dao công chào phun cái dao xem chừng gàn giờ năn gây cốt an này giờ công ngặt về cả tai xem ô lên giờ năn là vì bằng dao cốt an này giờ gặp plan rồi bia plan rồi bia này plan số ăn khang ở số để khang ở, rồi nào là vì là cao thủ à về có lo ngặt cốt an nur untuk Dedah, dedah untuk hatah-hatah terai. Oleh Yunan dia wajib tengok terai kihara muslim terai pangkam Quran. Terainya pangkam Quran. Allah firman la sekbil billadhi uhiya ilaika wa id sekbil billadhi uhiya ilaika innaka ala siratim mustaqim wa innahu ladzikrul laka wa liqaumika wa sawfa tus'alun. Maknanya lah banh nhật cầm với hư của hơi Muhammad không quả hi con cọc tức con cầu quả hi về cả hư nè bịa bịa hư đó thì ngọn chỉ lan cùng tập bạ thì ngọn chỉ lan cũng giao nên nữa chỉ lan cũng an wa innahu là zikrul laka bịa bịa cũng an nè sharafun laka bu muli hasabu sem tơ untuk hư và mi cả tan untuk kaum hư untuk agama Islam wa sawfa tus'alun wa sawfa tus'alun educación gang akan suo pong hơ adakah pong hơ ngak tui kut an ge o adakah pong hơ tuôn ngak tui chỉ làm kut an ge o ti lầm mơ muslimin tan muslima kong luhut ma ong ong mai mai ta ai mi wa tong pi ka kong luhut ma yahla ito lampu hati trai trai jeng kut an jeng letsa untuk trai Tông pí bùa hết gai tụm tụm làm tuần gian ấy chừng lịch xa automatic. Ờ. Lên khan hai băng kề. Giá lại ấy tụm làm tuần gian ấy trịp chừng cốt an ấy chỉ lịch xa on tụ. Gúp gai on tụ cru xa nữa cho gai. Tông pí bùa hết gai tụm làm tuần gian ấy chừng lịch xa automatic. Wallahi Allah tên nào. ពេលទៅជឹងគាត់អានជឹងលិតសាតនទុនយ៉ាតលពូអាទិត្រៃនេះតពីពូហេត្រេតនទុនយ៉ានេះសៀមបកល Qala ta'ala yu'til hikmata may yasha wa may yu'tal hikmata faqad utiya khairan katsira. Maknanya lah Allah bagi bu hikmat nan bagi agang halaikum Allah ken. Wa may yu'tal hikmata faqad utiya khairan katsira. Hai hai ya agang bagi bu hikmat bagi kanyu maka gang hu bagi kanyu hasabu. Sen kong pot pot lo, sen kong pot pot lo. Ulama tafsir la ibnu ka abbas tafsir lại hikmat tolpini nanya al-Quran oh, nanya Quran Allah lại hay hay Allah peganyu Quran peganyu peganyu yon Quran peganyu pak Quran peganyu paham Quran faqad utiya khairan katsira khairan katsira oh, dunia ni yang pengen khairan qalilan tetapi dunia ni Allah berikan Quran ni Allah lại khairan katsira ពួកផ្សេងបំផុតផុតលោក Oh. oleh Yunani mengenina len wasiat kai piyo pak gup den tan gup hati hati muslima muslimin muslimat tempika pika pejeng we Quran jeng leksa to hati utrai tanto bu het tre tong pih nan akan jeng leksa tong pih tong to lepuh nang utrai tong pih leng khan ji ngak piyo Quran ni berkat Quran ni berkat to dalam Quran pak beng Allah sebut kalimat berkat dalam Quran oh. kitabun mubarakun anzanna Nia kitab kong lulubot kat kitabun anzanna mubarakun liyat dabaru ayatih pa ayat o khan na Quran hubot kat bật cắt tông pi bật cắt tôi là phụ hết đây tông pi tôi là phụ bài tà thầy tôi là phụ hết thầy tôi là phụ ngã bưng thầy tôi là phụ slave thầy tông pi oleh yana Nabi sallallahu alaihi wasallam bersabda la la hasada illa fi sanatain rajulun atahullahu malan fasallatahu ala halakatihi fil haqq wa rajulun atahullahu hikmatan fahuwa yaqti biha wa yuallimuha rawahul bukhari wa muslim nabila tihuharus o ថ្ងៃបបោះបបោះខិនហូយ៉ាវហ្គាមកលេងកាន់ទទួលការកត់ อาตาบติวฮารุโอฮสาตายตีกันปะปบปปอแค่นโฮเซมโยกันมาเล่นกันตัวกากรนบีขานเลยรอจุลนอาตาฮุลลอฮุมาลันฟาซัลลาตาฮุอัลลฮะลักติฮิฟิลฮักสุ้กันใครกงอัลลอฮ์ปัตตัลริสกีเบกันยูอัลลอฮ์กุนีริสกีเบกันยูพระนายูจำนายริสกีก็อัลลอฮ์เบกันยูนั้นตัวถึงงอกจลันยาตีตัวสู้กันกงอัลลอฮ์ไปเฮกมักกันยูนั้นเยอะกุรอาน le tafsir kong ulama tafsir ayat kanila famay yuqtal hikmata nanya Al-Quran. Lama ini tafsir ayat kanila hikmat maksud dalam ayat Al-Quran. Wa rajulun atahullahu hikmat. Hikmat to lebih dari Quran. Dan seorang seorang kaina Allah bagi hikmat bagi kanya bagi Quran bagi kanya teploh na fahuwa yakti biha. Pernah na nyunga amal tu hikmat na nyunga amal tu Quran nan. Bukan dana nogai wa yu'allimuha. ตัวการไอ้นาปีปาฮารุสเปกเตยปับบ่บ่ขึ้นขึ้นขึ้นหูยาวกะยะละบ่โอกางนั้นหุกยามตาปะยะมดุยกักยะนะจายตอลำปูงะเซงเตยละกาวตุอานะปะอัลลอฮ์ขึ้นหูเซมขึ้นหูกับอาอยู่นั้นออนโตเตงะเซมอยู่นั้นเตบ่เซโอกางนั้นเข้าไปกุรอานดอมกุรอานอามัลตุกุรอานปะตอกุรอานเปกกะเตละกาวตุอาของอัลลอฮ์ขึ้นเกยยับกะอากางนั้นไงออนโตเตยไปกุรอาน hafan Quran, amal tu Quran, patau Quran pe kagan. Ting tua pekan ni Nabi harus, Nabi pa harus pe pebok pebok ken sem hu yoga. Ti ulama la sesem sem ibadat ong te pa gup Allah nan dia Al-Quran. Oh, ulama la sesem sem ibadat ong te pa gup Allah nan dia Al-Quran. Quran yang tunhasan kanai hub takrif hub apra hub hub bayan la Al-Quran kalamullah gọi là makhluk Quran chỉ kalam Allah kalam Allah giá lại thì bài Quran bài bổn nơi Allah rồi thì ngã tôi bổn nơi Allah thì ta ta buồn mất nâng khe bổn nơi Allah Allah cần nằm thì tù lai tìm giá năng băng vợ giá lại sự gang mà thì giá thì atapon sự gang mẹ nắn nhung giá bổn nơi rồi thì mới băng bổn nơi cắt thì ngã tôi bổn nơi cắt cắt còn nằm thì gai gai nanti menjaga manusia man hak tu lain nak apa penut Quran penut Allah tipai pe aman tu tetap tetap put Allah kenam tu oleh nan ulama lah sesiam siam ibadat kong te pajik ku ke napa Allah nan ya ibadat pai Quran ta Quran ta Quran ta Quran pe ke kan pang Quran pe ke kan tetap put hong Quran aman tu Quran tong pih ni hupah lah ta តែគាត់អានក៏ហូបប៉ះឡាយកក្នុងទុនហាសានរបស់សារ៉ានកានេះតើគាត់អានពីកានក៏ហូបប៉ះឡាគេណាពីឡាខៃរកុំមិនតអល់មិនគាត់អានវ៉អល់ម៉ាសសៀមសៀមផងហើណាណាហៃហៃយើងយុបាគាត់អានតាមយុបតើគាត់អានពីកានចឹងតែគាត់អានក៏ហូបប៉ះឡាតើគាត់អានពីក៏ពីកានក៏ហូបប៉ះឡាប៉ាំងគាត់អានក៏ហូបប៉ះឡាគេ قال تعالى فَإِذَا قُرِئَ الْقُرْآنِ فَاسْتَمِعُوا لَهُ وَأَنْصِتُوا لَعَلَّكُمْ تُرْحَمُونَ ពីលកងបាកូដានខិនយកបែកផងហឺមើប៉ាំងទុកដឹងមើប៉ាំងពីពីអន្តោយ៉ាងបែរ៉ះម៉ាត់យ៉ាងនិតណាំផងហឺបាកូដានក៏ហុបប៉ះឡាបាកូដានក៏ហុបប៉ះឡាបោះកាន់ប៉ះឡាបាកូដានហាសាហូរូហោះប្លុកយកហាទីណាប៊ីសល្លឡោះអាឡៃវ៉ាសល្លាមខាឡាមិនក៏រអាហាត់ហ្វាន់មិនគីតាបិលឡា falahu bihi asara wal asaratu wal asaratu bi asyri amsa fa, fa man qara'a harfan min kitabillah falahu hasana, wal hasanatu bi asyri liha. la aqulu alif lam mim harf walakin alif harf wa lam harf wa mim harf oh. chừng ba Quran An hà sa hộp lộc pahla tadabbur Quran ko hộp pahla gai bahkan pahla tadabbur Quran này pahla lu ching pahla ba Quran dan amalnya oleh nanet trem mau tu trem yai pam lam ni lai putan ji hasa jalan pa trai na mong sukka ke yo lai pa quran ka hupah la peta quran ka hupah la pang quran ka hupah la pa muslimin dan muslimat kong luhut mah نبي صلى الله عليه وسلم ខានឡាយមកតាយណៅต้องពីកៅអល់ឡោះស៊ូប៉ាសំនូទីហុក្លះអូនប៊ីឡាឡាតាស៊ូលូកតាម៉ាអលអាប់ទីយ៉ោមលគីយ៉ាម៉ាហាត់តាយុសអាឡាអានអរបាអានអ៊ុមរីហ៊ីហ្វីម៉ាអាហ្វណា وعن شبابه فيما أبلى وعن ماله من أين اكتسبه وفيما أنفقه wa an ilmihi madha amila fi rawahul bahaqi wa ghairu nabi kha lại mà ta nao, gel gel gang của nhẹ thoát đó Allah su pa sumnu pa su alan Allah su sumnu thì sa là hơi mơ ô mù hơi mơ vọc tâu hơn năng ngạ kê thì sa sumnu thì tua Allah su lại hơi mơ gúp hơn năng ngạ to tọa đồng tuần gia này sumnu thì cloud su alan thì cloud Allah Sula gặp ai hư nên lùi cắt hư nên hôm mai mừng lại hơi mất là trai thì mọc lại xung nô thì ba số làm thì ba Allah Sula em màu hơn nên hơi bà hôm mai hơi thao mai nên hơi mất là ngạc kỳ chừng lực bị này lên khan hong muslimin tàn muslimat không biết cậu giá lại thì chờ vập giờ này họ ba xung nô nên là vì lại hôn nhẹ phát đâu hà gang lại có dọc ông su rồi dọc Allah su rồi là Allah thì យ៉ាស់ឡាអល់ឡោះស៊ូត្រៃទីកៃអាខដាត់ឡៃហឺមឹកវកតោហឺមឹកពីនវេលេហ្នឹងអាគេទៅជាបាប់ឡាមឹកពីនវេលេមឹកវកតោណាបាត់កូនអានណាតោកូនអានណាប៉ាំងកូនអានណាតតាបូនកូនអានណាអាម៉ាន់កូនអានជាបាប់ពីពីយ៉ាមុស្លីមីនតាមុស្លីម៉ា giờ lại hơn hơn mức mức mức mức vật vật từ lại an, an, an, an, an, aman yao, tan, là Allah xua lại hơn mức gúp hơn ngạ kê nó chăm nai kê gúp bữa tầm tuần gia nên mình ngạ kê cặp gầy mồ hư ta năm đô thôn chục đô thôn chờ bọc kha lại lên mức gúp lên lên là chăm nai, dâm cái này ណាបោកុតអានណាបាកុតអានណាប៉ាំងកុតអានណាតតភូនកុតអានណាអាម៉ាន់ទុយកុតអានយ៉ាឡាអល់សូលហើយហូលួយកាក់ហើយមើលនឹងអាគេជាបាប់ឡាយតើហូលួយកាក់តើមើលណាថងទួនទួនតើកុតអានតើមើលលួយកាក់ប៉ះទួនទួនតើនៅក៏បាក់កុតអានតើមើលលួយកាក់ប្រយោជន៍នៅក៏ណាបាក់ហាឡាកោកុតអានតលមិសចិត្តក៏តើកុតអាន សំណួរនេះពីពីសេនលើខាងយ៉ាលបុកទីមតែត្រៀមហុកប្រងាក់ហើយគាត់កាន់ត្រៀមសោត្រៀមនេះសំណួរនេះអល់ឡោះសួរទៅតែមើលសំណួរនេះនៅចាប់គាត់អានទាំងពីរមកកាសេនសេនចាប់អោបន្តរូបទៅអោតយោលគាត់អាននេះជាហាសាចិឡានប្លុកសំណួរ chứ cốt an ấy e, chỉ hay sao chỉ lan công pha thì nam mong sụp cá oleh yunan ye Allah subhanahu wa ta'ala padau te tong pi ka gai tu a pi cái thế là kau tu a pi ka Allah bắt pa tetap gai to ti ngot jalan siratul mustaqim jalan yak ni to surah Fatihah Hagai 25 tới xâm giang Phật tu là mơ băng tới tu a to là xâm giang gai tông gục thế e rồi tông là pi gục e tu là pi se afdal afdal makhluk se after afdal manusia na pi ko yak pu tu a Hatluk cubang dalam Quran tu ala ke ihdinas siratal mustaqim. Lekau Allah cai tauhi tu ya tegai nampak jalan tu tepat. Ibnu Katsir jalan tu tepat nam je. Al mutaba'ah lillahi walir rasul. Nana jalan tu ngatui. Allah pedal dan ngatui jalan Nabi nyup pedal. Siratul mustaqim nan ya Quran dan sunnah Ibnu Katsir lah. Oleh karena As-Sa'di rahimahullah kanlah nia sesiam siam doa ihdinas siratal mustaqim. អង្គអល់ឡោះបដៅត្រៃពីទូអាហ្គិលហ្គិលរអត់ត្រៃសំយ៉ាងគេយកលេខត្រៃនេះពឿនអាចាត់ណាបៈទូអានេះអល់ឡោះអល់ឡោះក៏អន្តអល់ឡោះបតតត្រៃតទាំងអស់ច្រើនកុំតបៈនេះមុស្លីមីនតានមុស្លីម៉ាអូមមកយកយកយកលុប៊ីយើនេះចឹងលិនវាផ្នែកផ្នែកតែខែចប់កូអានហ្នឹង giờ sẽ năng tăng là giao cả chùm mình giờ lại ngày khách giờ gúp ngày giao gúp từ trong khách giờ gúp hà tai thì plug hà tai ngày hà chay mới gúp ngày này là tu hơn cột an giờ lại bỏ cốt an kha lại từ từ trong mà lại từ trong hiền giờ lại cốt an kha lại từ plug mà lại gúp từ plug hiền nên Allah là inna hadha al-Qur'an inna in inna rahmatallahi qaribum minal muhsinin. Biar biar rahmat Allah nan ផុតៗជា mengagang-agang penghasilan ចឹងទៅតទញ្ញានេះហត់តัวសង្ខេបទញ្ញានេះតលំតัวអាយ័តបបណាពុអតិទញ្ញាលំទុនបបណាពុអតិទញ្ញានេះតលំតัวអាយ័តអាយ័តទីសាហ្វាម៉ានិតតាបាហ៊ូតាយាហ្វាឡាយឌីលលូវឡាយស្កអាយ័តទីសាអាយ័តទីតัวវ៉ាម៉ានអរដតអានហ្សិគ្រីហ្វាអិនឡហ៊ូម៉ៃសាតានតុងកា ya melakhas al-haya. Melakhas haya al-insan. Sengket buat manusia itu dunia ini. Hai ya pantui Quran maka agang nan dihu sesat oh dalam dunia agang nan celaka oh di akhirat ayat di tua waman a'radu an zikri fa inna lahu ma'isatan tongka hai hai ya, nyo benye meng Quran banyak memerintah Allah fa'innahu ma'isatam tongka makanya orang to dalam bu to dalam dunia ini kong pat pat kenip ulama le to dalam dunia ini kenil hataya kenip to mengkuburkan kenip mengkuburkan Nana Ibnu Abbas la takaffalallahu liman qara al-Qur'an wa amila bihi Allah yadilla fid dunya wa la yashqa fil akhirah. Ibnu Abbas la Allah tenang baikah agang lai nyu pai Quran ta nyu amal tu Quran agang nan ti ho sơ sắt ti ho lai ô tơ am tun ya ni tan agang nan ti ho celaka ti ho ya ho to ti gai akhirat oleh kerana ni tai lai mutu malam ni insyaallah លកៅទូអានរបស់អល់ឡោះស៊ុបហានាហូតាអាឡាជឹងកូនអានហ្នឹងជារបៀអន្តហាតៃទៅហើយអល់ឡោះមជ្អលិនកូនអានរបៀអាគូលូប៊ីណាវនូរ៉ាស៊ូទូរីណា អល់ឡោះមចអលហ៊ូហ៊ុចតលណាវឡាអាឡៃណាលកោអល់ឡោះពេលអល់ឡោះជាងគុតអានជាងនូរអន្តុហាតាយទៅហើយអល់ឡោះជាងគុតអានហ៊ុចចាស់ងាក់ងាក់សឹកស៊ីសេមអន្តុគប់ថ្ងៃជួយថ្ងៃគុតអានងាក់ហ៊ុចចាស់យ៉ាស់ទាំងអស់គប់ថ្ងៃហោមករមហានតន្ត្រីតាំងពីកោអ៊ីនសាអល់ឡោះប៉ាំងនិលេយ៉ាប៉ាន់ពួយនិលេឆុងខ្លាមករមហានគុតអានนั้น khen nhập về tay pan thu nhu ấy on tội nhập cả gay nằm mong surga. Jeung len khan habang ka jalan na tu hasa jalan kot ong pa te nau mong surga. Yele pa kegai men jalan Quran hunatan surga. Oh. Pa kegai men jalan Quran di hunatan ridho Allah. Hasa jalan kot ong pa te na mong surga. Ong pa mong ridho Allah. Ong pa te mong Allah nan yek jela Al-Qur'an. Wabillahi taufiq wassalamualaikum warahmatullahi wabarakatuh. Waalaikumsalam warahmatullahi wabarakatuh. Lekau uh, pun tal uh, Syekh Dr. Uh, Abdul Halim bin Muhammad Ali kong uh, hau bạch bay ទាំងហៅបកស្រាយកងផត់ផត់ក្បោះក្បាយអឺកងងាក់ព្រាយស្នាំងយល់ ទាំងប៉ាំងយលទាំងពីកាលបោះលែងអាគិកងអេសៀដុកទ័រកេតហៅបកស្រាយញោស្វលប៉ាំងញោងីប៉ាំងទាំងញោស្នាំងយលអឺតតទាំងនតខែលែងអាគិកងដុកទ័រចាំយាយហ្នឹងគឺតលោកែប៉ុន្តែប្រហែលជាម៉ងហ្នឹងអឺញោពីនេះយើ ដល់កៅហ៊ុនពួនតែលអាជាដុកទ័រកងកិតហៅងះការបកស្រាយកុំបោះបាយស្នាំងប៉ាំងស្នាំងយល់អ៊ីនសាអល់ឡោះទៅឲ្យអាម៉ាល់ទុយតាំងពីកាមតាមតាហានទៅឲ្យហៅស្មើនៅទីតឡាំសុរកេអល់ឡោះស៊ុបហានហូតាអាឡាអង្គស្ពតទៅឲ្យជាងកងងាក់ទុយតែប៉ាន់កម្មទុយអល់កុរអាន អាតៃមកនេះលឹងអឺលកៅអឺតាទួតយូសុពិនតៃឯងគេយកលំតែហាសាសំនួរកាយខិនព្រៃទួតយូសុពិនតៃឯងអឺកាត់បកស្រាយដែលអាគេញោអាដាបអាដាបហងកូរ៉ានហ្នឹងថ្ងៃដែលជាអូម៉ាត់កូរ៉ានថ្ងៃដែលជារៀងកងប៉ាន់កម្មទុយកូរ៉ាននេះ hakiknya adab-adabnya. Jadi untuk bagi pilih កន្លងផាត់វិរជួយព្រោះណាលកោមកអោតងអងម៉ៃម៉ៃមីវែបតែនពឿនទាំងពីរគេយកពេលវេលាទៀតទៀតនិយាយតែហមងមិនប៉ុន្តែនេះញូលើនៅលើយកប៉ុន្តែអ៊ីនសាអល់ឡោះហាប់លែអងអងម៉ៃម៉ៃមីវែបតែនពឿនសវត្តហតេទាំងពីរក៏ទាំងទៅដូចទីដានប៉ាំងទីដានយូអ៊ីនសាអល់ឡោះមកអះព្រៃយ៉ាងនឹងលកោតអា Tun Yusuf bin Tayyib كبأسرعي هكينيو أداب أداب هن قرآن فيتفضل مشكورا الحمد لله الحمد لله الذي بنعمته تتم الصالحات والصلاة والسلام على رسوله الأمين نبينا وحبيبنا محمد صلى الله عليه وسلم تسليما كثيرا Amma ba' Assalamualaikum warahmatullahi wabarakatuh. Waalaikumsalam warahmatullahi wabarakatuh. Syukur untpun napa Allah Subhanahu wa taala lakau untpun napa tuntun kong jigang kong Welcome kman dong piti melam kong mulia ni. Dan jangan gai syukur untpun napa មីវតែស្អៃមូស្លីមីនតែមូស្លីម៉ាតទាំងពីរកំកំពុងតែទួយដានទីបឡាំនេះតែលានហូកិតយុពីពីកំហៅតកណៅមីវតែស្អៃទាំងពីរកៅទីបឡាំនេះអន្តអឺមយាយអតោ ទីត្រាំបេជលីសតបតៃកៅរំលឹកដាស់តឿនកៅយ៉ាងนั้นសំណួរមឹងអង្គទួនហាសានសាឡេ ក៏ហូមេតាលិន គឺហកេហកេនឹងអាមឹងអតាបអតាបក្នុងកូរអាននឹងយានតែថោប្លោះយកណៃមឹងកងកៅគងលោលោគងតកតងហងមកទួទៅអឺចលែនកងប៉ែនៅទោះសុរកានឹងកូរអាន ជាចលែនកងប៉ែនៅទោះសុរកាយានតែយល់ឡៃអឺកូរអានគឺជា ពភ្នួយអល់ឡោះសុបហានាហ៊ូវតាអាឡាតែនហពៀនឡៃទើយហូអតាបហងអល់កុរអានយានិនយោកត្រៃនិនហូអតាបហងអល់ឡោះសុបហានាហ៊ូវតាអាឡាកៃយានិនដើម្បីឈាននៅតោះและกุรอานนั้นอยู่แปลเตยตรงปีเก่าในตัวสุรกานั้นเพื่อให้ตรงปีเก่าไม่ปั้งมึงอาจจะ do nhiều học cần តាប់ក៏យកយកសំខាន់ពីពីហកិនដែរឡើងតែបែកកូរ៉ានយបែកក្នេះបែកតបែកណៅគឺកូរ៉ានយកបែកទៅណៅទៅមើលសុរកាយហកិនយ៉ាងណាអស់គឺខ្ញុំតាអតាប់ខ្ញុំយ៉ាងណាអឺ mengatap atap hong Al-Quran tập atau bukan Allah Subhanahu wa taala nan uh, tengok agak-agak Islam như giáo mực trao hong phụ mà amala nhau hong Quran hong phục rồi Allah subhanahu wa ta'ala นั้นគឺញុបផែចន្តោទីសាញោអតាបអតាបទីតលំហតៃទីសាញោអតាបអតាបទីតលំហតៃតែនទីតញោអតាបអតាបកលងៀវយ៉ាងนั้นតេយប្រផែតោតែនដើម្បី តែនៅពេលវេលាថ្ងៃនេះក៏ញលយតែសង្ខេបសង្ខេបអ៊ីនសាអល់ឡោះដើម្បីងាយងាយយល់ទីម្លាមនេះទេចាប់តាមអវលអឺប្រភេទទីសាគឺអាតាបអាតាបទីតលំហតៃយូននគឺយុតតងហាតុមហាតុមអាតាបអាតាបគងញវៈវិនទីតលំហតៃតែនយូននគេញូបែតែណៅញូបច្បៃយល់អឺខាន យកកោលែមឹងជំរឿអ៊ីម៉ានមឹងពួកតឡាំអ៊ីម៉ាន ហងកូរ៉ាន ហងពពនួយ អល់ឡោះស៊ុបហានហ៊ូវតាអាឡាណានយានទីសាញោមឹងអាតាបទីតឡាំហតាយហងកូរ៉ានណានគឺពួកកើនអាសាល់ពពនួយណានយានប្រៃកាំងណានញូងាត់កាតឡៅមឹង ញូញូបែកកូរ៉ានពេលយូថាវឡែកូរ៉ាននឹងជាពពណ៌ហើយពេលញូប្រមូលីពពណ៌នឹងនឹងពេលញូកាត់ឆ្កែឡែកូរ៉ាន ជាពពណ៌អល់ឡោះស៊ុបហានហ៊ូវតាអាឡាហូកិនពពណ៌មនុស្សតែធម្មតាអូអឺតែនកាងគុំយាយមិនបាក់ត្រៃនឹងគឺកាងគុំមូលីអល់ឡោះស៊ុបហានហ៊ូវតាអាឡា sentitoyo mengadab di dalam tainan ke temu pembulia gang komputron yo mainan mana yo gang komputron kenturi ya o gang komputron hamang ya ke Allah Subhanahu wa ta'ala kon mai tu riya Jibril alaihi salam yinan hon nai lai gang komputron mainan ke Allah Subhanahu wa ta'ala Mana nyoleh hukan pepnui manusia thomna o. Hukan pepnui manusia thomna o. Bà xin chỉ từ ai từ ai pekat bicarna di dalam Al-Quran, di dalam sifat-sifat nan ke serta ជា sifat Allah Subhanahu wa taala សិតតែជាអង្ងានអង្ងាន Allah Subhanahu wa taala សិតតែជាប្រតិភ្នែប្រតិភ្នែអល់ឡោះសុបានតាឡាតែអង្កអង្កញូចឹងទៅយតពមូលីញូពមូលីកងកំទុនគឺអល់ឡោះសុបានហូវតាឡាតែនទីក្លៅមកអតាបទីតឡាំហតៃនឹងអាពៀនឡៃទៅបែអល់កុរអានគឺតែទៅនឹងយកតងច្បួយទៅកៃមកណៃយលេទៅបែហងហងតតបុរអឺ Tepas Quran Bismillahirrahmanirrahim យ៉ាងហ្នឹងបើតែតែហ្នឹងថាលេតទៅបែក Quran អកនបែកតែច្បួយព្រោះណៅតែទៅតបពីកាយតែទៅឲ្យតបមកផ្សា តែទៅឲ្យតបមកបោតែទៅឲ្យតបពីកាយយ៉ាងហ្នឹងទៅពេលហ្នឹងទៅបែកទៅថាលេគេអស់យ៉ាងហ្នឹងថាពេលតែទៅទៅអង្គ Quran គឺទៅកាន់ទទួលដំណឹងសបាយសុខាក្នុងកូរ៉ានថាពីឡាអល់ឡោះស៊ុបហានូវតាអាឡាខានទីតាមកូរ៉ានវាណាំអល់កូរ៉ានវាណាំពព្នួយអល់ឡោះស៊ុបហានូវតាអាឡាយើងយកទៅថាប្លោះយកកណៃកងអ៊ូស្តាអ៊ូស្តាទៅនិយាយខានប្លោះឡើយហើយពីឡាយទៅបែកកូរ៉ានកាន់តលោគឺទៅកាន់តកណាំអល់ឡោះស៊ុបហានូវតាអាឡាកាន់តខាងតែយ៉ាងណាគេមកអាតាបទីតាមតៃហ្នឹង គឺតបូតពេលពេលបែកតែពេលម៉ាត់ហកកាន់តែតបូតដែលបែកអត់តែម៉ាត់កូរ៉ានក៏តែតតបូតកាយទេថាអប្លោះយាគណៃលែបែកកូរ៉ានញូជាអ៊ីបាតអាសា យានិនហៅហ្វៃតាគេបើសិនជាតញ៉ាអ៊ីបាតប្រទេសតបូតលំណានអស់ពេលឧទាហរណ៍មីសាលេទេសមៀង ទេសសម្បះយ៉ាងតឹងសម្បះយ៉ាងមឹងទឹកពៀតបេះតាលវេស្លាមក៏ប៉ុន្តែទៅថោលទៅពេកទីតឡាំសម្បះយ៉ាងអសោះអឺពេលតែសម្បះយ៉ាងផ្លោះសួរទៅទៅពេសរោះគេកណៃក៏ថោឲ្យប៉ណ្ណឹងហ្នឹងនេះឡែកពេលទៅតពុរអូពីហ្នឹងកូរ៉ានក៏ជាអ៊ីបាដាតអាសា ទៅវេកូរ៉ានយល់ទេទៅតពុរអឺ តែនពេលព្យាយាមថៅម៉ាណាម៉ាណាទីតឡាំញោតែនយោណាន់ហ្គៃអាឡាកងអល់ឡោះស៊ុបហានវតាឡាចែកម៉ៃទីងកមនុស្សទុពីជាពិសេសគឺឲ្យជាអកាងកងអ៊ីម៉ានជាណាប៉អល់ឡោះស៊ុបហានហូវតាឡាតែនយោណាន់ហ្គៃមឹងអាថាបអាថាបទីតឡាំតៃគឺពេលតៃទៅនឹងអើពេលហាតៃទៅនឹងយកតែ កម្ម galgal ajat កងទៅពេកហ្នឹងក្នុងសំរុំមិនណាយល់ឡើយថ្ងៃតតបូរថ្ងៃហ្វិគិតស្នឹងខែទីតឡាំអង្កាន់អង្កាន់អល់ឡោះសុបហានវតាអាឡាតានស៊ីហ្វាតស៊ីហ្វាតញោធានអង្ងាអង្ងាញោដើម្បីគេអន្តោគេអន្តោពេលពេលទៅមើលម៉ែអឺបំមូលីអល់ឡោះសុបហានវតាអាឡាតានបំមូលីហ្គាងកុកចឹង Tươi nan. Tên nhau nan gai, hà biên lại từ mượn tai tươi nan, từ tập bột gel gel ayat, cứ tươi akan bệ từ từ làm Al-Quran, bó ahval ahval nabi nabi từ lao mày. Mà ta hẹn ca kịp mình được. Allah subhanahu wa ta'ala cerita di dalam Al-Quran serta ជាមេរៀនសម្រាប់ត្រូវទុកពីមើមើងាយជាអឺពេលត្រូវទុកពីកានតតពរអតោស្នឹងខែអតោមើជាមើងាក់គំរូទុយនឹងតែយ៉ាងនឹងកាយមឹងអតាបអតាប ទីតលំហតៃនឹងគឺពេលដែលទៅពេកកូរ៉ាននឹង គឺព្រៃទៅឲ្យទុំពីកោសង្ការឡែកគឺតបពងអល់ឡោះសុបហានហូតាអាឡានិយាយណាស់ណាគឺនិយាយមិនបាក់ត្រែងទេ walau pun Allah Subhanahu wa taala sebut tengok ummah telau-telau mai kedai ក៏ប៉ុន្តែគេតបមិនបាក់ត្រៃអឺអល់ឡោះស៊ុបហានតាឡានិយាយនិយាយមិនបាក់ត្រៃព្រះអ៊ីវពព្នួយអ៊ីបនូកៃយីមរ៉ហ៊ីមហ៊ុលឡាគាត់និយាយឡែក إذا أردت الانتفاع بالقرآن فاجمع قلبك عند تلاوته وسماعه منانيو يلاي حبين لاي هاي كان قرآن له منفعا من من منفعا قرآن មណាលែហើកិនមណាហ្វាតក្នុងកុរអានហ្នឹងមកអឺ មកការប្រហែលផ្តំហតែហើយទីពេលដែលហៅបែកកូរអានហ្នឹងទីពេលដែលហៅម៉ាត់កូរអានហ្នឹងអឺហៅប៉ាំងអឺវវអលគីសាំអាកាវ៉ហឌុរ حضور من يخاطبه من تكلم به سبحانه منه إليه យានហតៃត្រៃព្រឹកយកតែ ម៉ាណាឡេហើយវត្តមានទៅពេលទៅពេលហ្នឹងព្រោះទៅឲ្យវេះវេះអំពីកាយជួយស្រឹងអំពីកាយជួយយ៉ាងហ្នឹងយកក៏អល់ឡោះសុបាហានូវតាអាឡាកំពុងទុំនិយាយមកបាក់ទៅឯហ្នឹងលិនបើឧទាហរណ៍ឡែយកកាអល់ឡោះសុបាហានូវតាអាឡាហ្នឹងចេះសាមកទៅឯហ្នឹងយ៉ាងហ្នឹងហាពៀនឡៃទៅអានសាអតោ រិសាឡាហ្នឹងហើយពៀនឡៃមេបៈត្រៃគឺតបមេបៈត្រៃលេខសានេះជាបត្រៃប្រហែលជាត្រៃនេះគឺអានហបហបហបតានវិគិតស្រង្ខេតតវុតតិតលំសាហ្នឹងអត្តន័យសាហ្នឹងខន្ធោលេតាសាហ្នឹងនិយាយលេខបៅយិនគេអល់កុរអាន គឺត្រូវចាត់ទុកលេខកុរអាននេះជាសាសម្រាប់ត្រៃតែគាត់និយាយលេខគេ فإنه خطاب منه لك على لسان رسوله صلى الله عليه وسلم Kalau makan sepek-pek ya, you dan ci khitab. Antok, hai antok gantong pek dah. Tu dia hai ala lisani ala lisani Rasulullah sallallahu alaihi wasallam. Tu dia Rasulullah sallallahu alaihi wasallam. ينهو كان لا Eh, tepel eh, temat eh, tepe Quran ya ayuhal ladzina amanu tesna kela kitab ni na pak sahaba sahaba aga agang kong iman zaman nabi Muhammad sallallahu alaihi wasallam kan. eh pela tempe ayat zakat sedekah tele zakat sedekah ni semrap te gang kiamat pela tempe ayat dakwah eh tele hmm, dakwah ni semrap te ulama tên nghe con thao thao men họ cần gì đến ông vậy nên tông pi này hôm nay lại kia tao mới bạn tài gậy ni măng măng atap ti tram ti tram hatai tên măng atap atap hong Quran ti tram hatai nắn cứ bơi nhau về lo nào hầu tụt tuột ai thì pol gal gal ayat menanyalah ai pian lai te pe tam ayat kong Allah Subhanahu wa taala hau firman meng neraka ke pe trai do Allah Subhanahu wa taala palapas meng pui neraka Allah Subhanahu wa taala ពីนั้นហៅលេតែពេតាមអាយត្តហ្នឹងទៅហៅអារម្មណ៍អាសាលេទៅហួយហួយនរកាអល់ឡោះសុបហានហូវតាអាឡាតែណាពីឡាអល់ឡោះសុបហានហូវតាអាឡាហៅស្បហៅហ្វីរម៉ានហៅខាន menggem surga dan mengpuk sebaik surga đâm nâng xem à kệ từ từ làm surga nên cái đó Allah subhanahu wa ta'ala tu mới surga benih này là atipul Quran cheh mai từ ai gal gal ayat à tên như nên ngay từ tam ayat này con Allah subhanahu wa ta'ala đây an lầm tôn nó bạc khất cứ tới an lầm tôn យល់នេះគឺជាអអាតាបអាតាបទិតលំហតាយហតាយតែមិនអាតាបអាតាបទិតលំហតាយហងកូរ៉ាននឹងគឺពេលទៅបែកកូរ៉ាននឹងពេលទៅជាវៀងมึงหาตุมหาตุมมาเกะกงอยู่แปเตฮอนแหละอยู่แค่เตให้เขาไปตะตะปูดออนั่นอ่ายกกันมันนึงมึงยัง ខំពឹងអឺតវិញពងីប៉ាំងក៏ប៉ុន្តែហត់ថៅលែគាត់បែកអគិអសោះយ៉ាងកាងាវតឡគាត់ឡគាត់ហងសានគាត់ពងីប៉ាំងយ៉ាងនេះຕ້ອງពីនេះគឺជាពួកកងខៈមកពួកតតពុរមកពួកយល់កុរអាននឹងក៏យកទៅព្យាយាមងាក់សាំពងីប៉ាំងវឡៅប៉ុនពេលទៅបែកសាំពងីប៉ាំងនឹងគឺយុសេអំពែ ក៏យកតែអាទេសលោលោជំរុញទៅឲ្យដែលបែកកូរ៉ានយាសាប់ងាយប៉ាំងក៏ប៉ុន្តែវាឡើយតែបែកងាយប៉ាំងណៅផ្លោះណៅតែបតិបៈមងហ្វាហាំតតបុរអល់កូរ៉ានយ៉ាងนั้นយកចឹងជាពួកសាមកៅអវើបាត់កលែសុបហានអល់ឡោះអល់ឡោះអក្បរហើយបើតែតអឺតកាន់ណាកាន់សម្លេងខាងណកែពោវ៉ៅតតពួតវ៉ៅគេយកពេលអាយិត នរកាបតអឺតណៅខ្សាណែពងីប៉ាំងពងីប៉ាំងទាំងពីរយ៉ាងហ្នឹងហើយនៅឡែកទៅឯបែកកូរ៉ានហ្នឹងគឺទៅជិះវៀងហតុមតុមការកងខៈពេលទៅឯហ្វាមកូរ៉ានអូហ្នឹងយកកាលាន់បបនិយាយកណៃហ្នឹងណាយ៉ាងហ្នឹងនេះជាហតុមហតុមអតាបទីតឡាំទីតឡាំហតៃហងកូរ៉ានតែនតើអ៊ីវមឹង មនុស្សមនុស្សមឹងអតាប កិលងាវពេលតែពេលកូរ៉ានហ្នឹងគឺត្រីប្រហែលជាស្អាតយកក៏អល់ឡោះសុបហានតាឡាអោហ្វីរម៉ានទីតឡាមអល់កូរ៉ានយ៉ាពេលប៉ាន់កូរ៉ានប៉ាន់គេណាគឺអឺដែលត្រីមួយអេសមៀងហងចេះស្អាតអឺ dia นั้นពេលពេលកូរ៉ានគេតែនយកនឹងគេប៉តែប៉ះជីស្អាតលពីតែនងួយចោញ៉ាសែមកៅតែនយកនឹងគេ ពេលច្បួយទៅនឹងញូបផើទីពេលអបេកូរ៉ានតែនមឹងអាតាបអាតាបគងហ្សូហៀតនឹងកាយគឺតែគួរតែបែមកគិបលិតយូអហ្វតលពេលតែពេលកូរ៉ានហ្នឹងតែនតែតលែហងនឹងណូពេលតទៅតលែពេលហ្នឹងតែនយកនឹងកាយទៅពេលកូរ៉ានកាយទៅពេលទៅពេលទុយលំដាំកូរ៉ានហ្នឹងកន្លែង เติมในสั้นอาอูดุบิลลาฮิมินัชชัยฏอนิรเราะจีมอัลิฟลามมีมอ่าปลอหนาว dzalikal kitabu la raiba fi ព្រោះនៅប៉ះនៅប៉ះនៅពេលស្រះយូសូអត់ដល់ស្រះកាហ្វីព្រោះនៅពេលស្រះអាណាសយ៉ាងហ្នឹងហ្នឹងតែតែតែយកទៅអានអូយ៉ាងហ្នឹងតែពេលទូលំដាប់លំដាយតែអាមឹងអតាបអតាបកងកលងាវໄກគឺព្រៃព្រៃអឺ ហើយនៅលែពេលបោះអារម្មណ៍ទៅនឹងពេលទៅពេកកូរ៉ាននឹងពៀនឡៃយកបបនិយាយកណៃមតាអាយិតឡៃអល់ឡោះសុបានអូតាអាឡាហ្វីរម៉ានមឹងពីនរកាតាអាហ្សាបនឹងគឺត្រៃគួហអារម្មណ៍ឡៃពុតៃទេហួយតែនទេហេទេហេពេកកូរ៉ានពៀនឡៃទៅពេកតតបូល Tuai di dalam makna-makna yunan hampir letam ayat azab yo ke tuai nan toboh tal ni azab Allah Subhanahu wa taala dan neraka Allah Subhanahu wa taala. Yunan tu iwa hatai hatai lai kong pel pe Quran bloh na boh Allah Subhanahu wa taala menjai mengung azab neraka di dalam pui neraka bloh na ho aram lo hoi o ten ho ho ti em ta ohon ele taigang nan khang taigang nan khang nyu nyu dạ cạp chiệp mal nyu dạ cạp chiệp mal liền nan pue nyu he ti ngok po pu tai khang ni wo ពេលដែលពេលកូរ៉ានផ្លោះណៅតាមអាយិតអាសាបយោហួយអូខេអឺតែនយោណានកែមឹងអាតាបអាតាបកលងាវអាតាបអាតាបកលងាវណានអឺពេលអញូប៉ាន់កូរ៉ានពេលណាន ម៉ាណាយលេពេលញូត្នំតាហ្នឹងគឺញូគួរតបិកុរអានជួយពេលកំពុងទៅត្នំតាហ្នឹងទៅថៅយើពេលឡែទៅត្នំតាទោះបីជាទៅសំបាយយ៉ាងក៏ក៏ហៅអូកៃអឺបេកុរអានគេម៉ាណាញូតែបេកុរអានតែខិនតដបូតតែខិនយល់ម៉ាណាញូពេលឡែទៅត្នំតា គឺហនឡែទៅហៅយល់គេទៅថាបេបេយោបេឆុងគេយ៉ាងហ្នឹងមឹងអតាបអតាប zahid ហ្នឹងដែលកលងាវណាគឺព្រោះទៅឯហ្នឹងពេលកូរ៉ានពេលថ្នមតាជួយ ចាំងអមទៅថ្នមតាទៅដេះកាណៅចាំងហូបពឿនតាមតាទៅឯទៅពេលកូរ៉ានវើតៅទៅនៅមួយអសម្បាសយ៉ាងពេលញ៉ាំតាមតាពេលពេលទៅពេលកូរ៉ានវើតែនមឹងអតាបអតាបហងកូរ៉ានហ្គៃពេលតែពេលកូរ៉ានហ្នឹង uh, gang pe salam te assalamualaikum warahmatullah នេះបញ្ចប់ពេលទៅជបសាឡាមកាតែយ៉ាងនឹងគេពេលយ៉ាងផានអឺកាលាអัลហាំឌូលីឡាតែទទួលទទួលពួកផានយ៉ាងកាអឺតែយ៉ាងនឹងគេពេលយ៉ាងសុនណាញោពេលឡាមាត់អាសានតែកំពុងតែទៅពេកកូរ៉ានយ៉ាងសុនណាគឺពេលទៅទទួលអាសានកា Dan mengatab atab zahir ហ្នឹងគឺមកគ្រោះទីតឡាំពួកមើលកូរ៉ានហ្នឹងជាជំនួយជាពួកតោះបឹងទីតឡាំទុនយ៉ាហ្នឹងតែនយោនឹងកាយមកគ្រោះពេលអបិកូរ៉ានទីលពិផ្សាម៉ាណាឡៃពេលអបិកូរ៉ានព្រោះថាមនុស្សទំយាយកោនីមយាយកោទេហួយប៉ាំងអទៅទៅអ៊ីវជាក់ស្ដែងពេលតែ លខះនឹងកលខះគេចែកមីក្រូប្លន់ហើយចែកមីក្រូបែកកូរ៉ានប៉ុន្តែហោះហើយប៉ាំងអត់សោះគេទៅវែមនិយាយនេះនិយាយទេនឹងសិតតែជាពួកជាពួកមកគ្រោះតែនយោណាន់កាយមកគ្រោះគឺអឺមឹងអឺមឹងមឹងមឹងពួកអឺមកគ្រោះហ្នឹងហូបថ្ងៃថ្ងៃតវីលអាយ៉ាឧទាហរណ៍លេតេបោះហែរាំងញូមេតាល់ព្រោះនៅតែបែអាយ៉ាត់លេ Ya ka Allah Subhanahu wa taala firman la jita ala qadrin ya Musa ឧទាហរណ៍ឡាតេសន្យាណាត់ហងហែរាំងព្រោះណាញូមេតាលព្រោះតែទៅមើលប៉អយិតអត់និយាយខានឡាជីតាអឡាកតរិនយ៉ាមូសាហនៅឡាហៅហូម៉ែហងពេលកំណត់ហងហងសន្យាវើយមូសាយ៉ាងណានោះដែលពេលមើលអាយ័តកូរអានមិនដំអិនគឹងណានយ៉ាងណានេះជាពួកមកគ្រោះកាយនេះជាពួកមកគ្រោះកាយ តែនយកណានកាយយកពេលថ្ងៃអឺទៅចាំងហក់សៃឧទាហរណ៍ចាំងហក់សៃផ្លោះណៅកាមើសៃគេចំសៃពេលទៅហក់ផ្លោះទៅទៅពេលអាយ៉ាត់កូរ៉ានឡែអល់ឡោះស្មានអតាឡាអោហ្វីរម៉ាឡាគូលូវ៉ាស្រាប់ូហានីអឹមប៊ីម៉ាអស្លាហ្វទុំហ្វីលអាយ៉ាមីលខាលីយ៉ាតែបោះបោះពេលហក់សៃផ្លោះទៅទៅមើអាយ៉ាត់ហ្នឹងប៉ទីទៅឡាំរឿងហក់សៃយ៉ាងនេះជាពូមកគ្រោះ con tươi ăn ôi hóng ayat Al-Quran tên dâu nên gai mừng phụ hô xem cơ ở gai tên nên nhà phụ hô xem cơ ô tê ho mình đương cao lên đạm bật lệ còn hạp phà sora kol hu Allah cài còn hạp phà cài cho nên sẵn đây chỉ phụ ăn ôi cho nên còn này là còn dây khan gai lệ lên hạp phà sora kol hu Allah ahad cài vợ manayoleh mengajat akhir nau ayat awal vợ cho nên sách ra chỉ pu xem ở chỉ pu ăn ôi ông Quran cho nên từ ayat tao hoa atab hong pop hong pop nội Allah subhanahu wa ta'ala នេះគឺជាអតាបអតាបក្នុងសោហិតតែនទើយមើលពេលវេលាសិទ្ធិកែមឹងអតាបអតាបទូទៅហងពូម៉ាអាម៉ាឡាហងកូរ៉ាន យ៉ាងนั้นកូរ៉ានគឺជាពំនួយអល់ឡោះស៊ុបហានហ៊ូវតាអាឡាទៅពេលដែលត្រៃជាអាកាំងអ៊ីស្លាមនឹងគួរតែមឹកពេលវេលាត្រៃបែកកូរ៉ានជាប្រចាំ eh, eh, eh, Allah Subhanahu wa taala firman la innal ladzina yatluna kitaballahi wa aqamus salah wa anfaqu mimma razaqnahum sirran wa alaniyah yarjuna tijaratan lan subhanallah uh, mananyulai spek-pek agang-agang kung nyubai Al-Quran ten nyu peteng sembahyang ten nyu hau uh, berzakat meng benda-benda mentiap ayunan siran wa alaniyah walaupun tenau atau tenang kedai yarju na tijaratan lan tabur យ៉ាងនេះទាំងពីរកៅហ្នឹងគឺញូសង្ឃឹមលែកហៅពុ các khe họ Allah subhanahu wa ta'ala con hầu hầu hi ổ con hầu vị ni ổ nần vậy nên tự yêu tự giao តែមើលពេលវេលាតែអន្តោពេលកូរ៉ានអន្តោពេលកូរ៉ានជាប្រចាំតែនមឹងអាតាបអាតាបទូទៅហ្នឹងគឺពេលតែបោះបង់ក្លាកូរ៉ានជួយយកក៏ Allah Subhanahu wa ta'ala អ៊ូហ្វីរម៉ានឡាវ៉ាកាឡាវ៉ាកាឡារ៉ាស៊ូលូ يا قو يا ربي إن قوم اتخذوا هذا القرآن مهجورا إن الله سبحانه آه، الله سبحانه وتعالى هو فرمان لا آه، رسول الله صلى الله عليه وسلم هو لا يا ربي كان الله سبحانه وتعالى إن قوم اتخذوا هذا القرآن مهجورا سبب قوم كانوا القرآن هنا لا القرآن آه، قوم كانوا لا القرآن ينتهي មិនណាគេក្លាក់ប្រអានលពីនេះក្លាក់ក្លាក់អីបើក្លាក់ទៅដើបែអូគេអ៊ីវក្លាក់អតោហៅហៅហ្វាមកូរ៉ានអូអតោយីបើបានគេអ៊ីវក្លាក់តែប៉ាំងពពនួយអ៊ីបនុកៃយីមរ៉ហ៊ីម៉ាហឡោះក៏ឡែអនវ៉ាអ៊ូហិជរ៉ាហិជរលកូរ៉ានអឺក៏ក៏ឡែពូពូពួកកងក្លាក់កូរ៉ានហ្នឹងគឺតែល្មើ ទាសាញោហជហជរុស៊ីម៉ាអ៊ីហ៊ីវលអ៊ីម៉ាវលអ៊ីម៉ានីប៊ីហ៊ីវលអ៊ីស្ហ្កាអ៊ីអ៊ីឡៃហ៊ីទាសាញោគឺ ពួកក្លាបងប៉ាំងញោហើយពេលឡៃទៅក្លាបងប៉ាំងកូរ៉ានក៏គេក្លាដែរអឺតែនអ៊ីម៉ានជឿក្នុងកូរ៉ានអឺតែនហៅមើលថ្ងៃក្នុងកូរ៉ានអូយ៉ាងนั้นសត្វតែជាពួកក្លាកូរ៉ាននោះពីចុះទៅតាមអាយ៉ាត់កណៃ تنتطانيو حجر العمل به والوقوف عند حلاله وحرامه وإن قرعه وآمن به ទីតញោគឺពួកខ្លះអាម៉ាល់ទុយកូរ៉ានតែនហូមើលត្រូវទីតឡាំពួកហាឡាលតែនហារ៉ាមទីតឡាំកូរ៉ានរបស់អល់ឡោះស៊ុបហានហូវតាអាឡាខានអូវឡាប៉ុនយុបែកតែនយុជឿទុយកូរ៉ានក៏ដែរ ôi hà lại gan đang tổ bẹ Quran, nhiều chia tôi Quran, còn bên thế như tổ bằng riba, à, như tổ bằng riba, như tổ tổ tổ ngạ haram, vậy nên bên đàn như gan gan yêu lại gan cũng nhiều cả Quran gái. Tan tiếc là như hai chữ ru tách kỳ mi hi, và tách hai cú mi usul din, wa phổ ru hi hi, và tiếc annahu la yufidul yaqin wa anna adillatahu lafziyatun la tahsulul ilm ពេលនេះក៏អ៊ីវខ្លាគេគឺខ្លាគេខ្លាមើលកូរ៉ាននឹងញាក់ជាហុកុំហ៊ុនអលេប៉ាន់ហូប៉ាន់ហុកុំទុយកូរ៉ានអូតានហូហូមើលកូរ៉ានញាក់ជាហុកុំទុយកូរ៉ានអូខេទីតឡាមគេតឡាមអ៊ូសូលុឌីនគឺកម៉ាវ៉ាឡាហ្វូរ៉ូញុកដែរតែញុជឿលេកូរ៉ានហុកិនជា យើងកំស្បៃយើងកំពេអោនេះណានេះជាពួកក្លាកកូរ៉ានគេតានទីបាញូហិជ្រុតដប៊ូរីហ៊ីវតហ្វហ៊ូមីហ៊ីវម៉ារីហ្វាទីម៉ាអរ៉ាដាអលមូតកលលីមូប៊ីហ៊ីមីនហ៊ូយានទីបាគឺពួកក្លាកកូរ៉ានហងក្លាតដប៊ូរអលកូរ៉ានក្លាពួកយល់ពួកហ្វាហាំអលកូរ៉ានតែនក្លាមកពួកកើន hakik kong Allah Subhanahu wa taala khan ye nan khan ye lai pa ha pien lai mat Quran nan Allah Subhanahu wa taala khan ye គឺតបទីងោហើយយ៉ាងนั้นសិតតែជាពួកខ្លាទាំងពីរតែនទីល្មើហេជរុលអលអ៊ីស្ទីស្ហ្វាអ៊ីវតដាវីប៊ីហ៊ីហ្វីជាមីអ៊ីលអាមរ៉ាទីលកូលូបវ៉ាអដវ៉ាអ៊ីហាទីល្មើគឺខ្លាមឹងពួកមើកូរ៉ាននឹងជាជូកុំព្យាបាល យកទុនទុនតបនិយាយកានៃប្រយឡេកូរអានជាជួបជាបអាលជាពិសេសជំងឺហតៃទៅនឹងទីតឡាំហតៃទៅនឹងអឺជំងឺហតៃទៅនឹងគឺយកការកូរអានយកដុកទ័រអបតាហើយលៀមក៏និយាយកានៃប្លោះនឹងឡេហើយពេលឡៃអឺតេកក់ទីតឡាំហតៃនឹង វាអាចអាចទៅទទួលជួលំផ្សាតៅលំផាមីស៊ីលំគេគឺហៅអកុំតែទៅពេកកូរ៉ានគឺអល់ឡោះស៊ុបហានតាឡាអាចជាបាលអតៅអល់ឡោះស៊ុបហានតាឡាអាចងាក់ប្រៃតែទៅនឹងគឺថិតមិនយើងកងសែមកៅទីតាមតៃអនហ្នឹងយាននេះយើងកងមនុស្សមនុស្សមិនអតាបអហងកូរ៉ាន kong tập tu tau nan yanan pevelia tu ni ko lo ya lần là cam ao nào pa bị vợ tê ai tung pi cao kong tổ tụi đàn thì làm ni tên là cam ao à, hà biên lại lần về nào học nghiệp bằng o ta khó khăn kệ nên chú chồng kệ yanan à, sợ inshallah càng tom cao thì gai atau uh, majelis KKK insyaallah yanan lan untuk napa tuan-tuan tupih kong jorum malam ni lan teka leka ucap wabillahi taufik wa sallallahu ala nabiyyina Muhammad អឺលកៅអូនពូនតាលទួនយូស៊ូហ្វពិនតៃកងអោងាកាបតាកាបតាកាន់ហងអឺអាដាបអាដាបហងកូរ៉ាន Semumta adab di dalam hati, semumta adab di kahlengil, semumta adab-adab hang hang hang tu tau. Oh haraplah uh, rup takap takani uh, nyohau manfaat uh, tal terai tempih kau. Di uh, អាខិតនេះរូបលន់ជាកងសម្រាប់សម្រួលលកៅ គោរពពួនពួនតាលអងអងម៉ែម៉ៃមីវែតែនពឿនសបត្តិអន្តៃតពីកងហៅចំណាយពេលវេលាអឺទុយដានប៉ាំងអឺមឹងពូតាកតាកាន់ទីតឡាមអុកមាត្រៃជាពិសេសទីតឡាពូតាកតាកាន់ត្រៃទីតឡាមទីតឡាមឡាំនេះគង់ទៀតនិយាយមិនរឿងគីតាបអល់កុរអានដែលជាគីតាបរបស់អល់ឡោះស៊ុបហានហូវតាអាឡាហើយទួនម៉ៃ gay kanapi te Muhammad sallallahu alaihi wasallam te an te ai tapi kau telau meng lên te tuôn tuôn tapi là kau le meng ong ong mai mai sapat hantai tapi kong tui tan pang là kau maaf ya lai te pok noi eh, pok tha lai khang atem khang som là kau maaf eh, tapi kau dan committee atau majelis terkait tekan សញ្ញាអាកានហេមេតំហងអងអងមិវេតែនពឿនសបត្តិហន្តីពេលកណបកណបកាយទីតឡាំចំណងជើងកាយកាយកាយ هذا وصلى الله على نبينا محمد وعلى آله وصحبه أجمعين السلام عليكم ورحمة الله وبركاته وعليكم السلام ورحمة الله وبركاته